ប្រាកដហេតុអ្វីតួកំសត់ធ្លាក់លើអូនវិញអូនពូកែសំដែងពូកែទឹកភ្នែកបងសូមចោចាញ់លើដៃស្រីហើយអូនសុំបាយមានតែបងទេអ្នកឈឺទោះអង្វយយ៉ាងណា តុអ្វីធ្វើជាឈឺជំនួសបងអូនសុំបែកបងអូនកុំយំឡើយនេះជាល្បិចត្រានត្រាយលះបាំងរឿងកូនឡងអូនសុំបែកបងរួយក្បាត់ក្រោយខ្នងនេះជាល្បិចនួលល្អស្មានបងមិនដឹងអូនសុំបែកបងអូនកុំយំឡើយល្មមឈប់សំដាញ់ហើយកុំធ្វើអាណិត ចុះនោះល្អងជាតិនេះជួបស្នេហ៍ស្នងចាត់ទុកថាជាកម្មសុំ បងទេអ្នកឈឺទោះអង្វរយ៉ាងណាក៏អូនមិនឮហេតុអ្វីធ្វើជាឈឺជុំនោះបងអូនសុំបាច់បងអូនកុំយំឡើយនេះជាល្បិចត្រាងត្រៃលះបាំងរឿងកូនឡងអូនសុំបាច់បងលួយក្បាត់ក្រោយខ្នងនេះជាល្បិចនួលល្អស្មានបងមិន ឈប់សំដាញ់ហើយកុំធ្វើអាណិតបងអូនសំអាចបងទៅចុះនោះឡងជាតិនេះជួបស្នេហ៍ស្លងចាត់ទុកថាជាកម្ម